ដល់ធ្វើការដើម្បីបំរើតាវាស្នាមិត្តឯងប្រមូលផ្ដុំប្រែនេះគិតក្រោកប្រឆាំងជាមួយអង្គការមែនទេនេះពួកអូនមកជើមិនខ្លាចពួកឆ្លោះឃើញទេនេះឆ្នាំខ្ញុំមិនពីឆ្នាំមកពុក តែខាត់បងវិសាលមិនអាចស្លាប់បានទេគាត់ត្រូវតែរស់ពូស្គាល់បងស្នាដែលខ្ញុំហើយនឹងបងសិលាអាសាដើររកគាត់ទេពូវាស្នានោះដាក់ច្រើនច្រើនមកស្លាប់បាត់យូរហើយខ្ញុំបងវិសាលស្លាប់រត់តើឱកាសខ្ញុំមួយថែរត់ផងទៅណាបើសិនជាខ្ញុំទៅរកគាត់មិនឃើញហើយខ្ញុំត្រឡប់មកវិញខ្ញុំរៀបការជាមួយនឹងបងតែម្ដង មនុស្សដែលស្រឡាញ់សឹងតែពេញមួយជីវិតខ្ញុំព្រមរៀបការជាមួយនឹងបងហើយរត់ព្រមរៀបការជាមួយខ្ញុំគាត់មែនណាហេតុអីហេតុអីក៏បងព្រមមកមួយអត់ទៅហេតុអីបងទៅតែមកពេលនេះអូនបងគេថាបងព្រមទេអូននៅតែមានចំណឿចិត្តថាបងនៅរស់បងនឹងមករកអូនគេព្យាយាមបំបែក